អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero SM 660មួយទៀតហើយហើយ Hero នេះនៅកូរាជហើយយើងធ្វើការដាក់លក់ក្នុងតម្លៃ800ដុល្លារតម្លៃ800នេះបើសិនជាកណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតក្នុង page Razer ដើម្បីធ្វើការទិញនៅ Hero នេះបានណាអឺប៉ុន្តែមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាបន្តិចចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review Hero អ្នកទាំងអស់គ្នាជួយគ្រប់លក្ខខណ្ឌខ្ញុំ3ផង រឿងទី1ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file team ទេរឿងទី2ជួយដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item នៅកំពុងតែពាក់រឿងទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងឲ្យស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងអញ្ចឹងគ្រប់លក្ខខណ្ឌតែ3ហ្នឹងទេខ្ញុំធ្វើការ review ឲ្យអ្នកទាំងអស់គ្នាអូខេឥឡូវកុំឲ្យខាត់ពេកយើងចូលទៅមើលអ្នកគ្នាតើ hero ដែលមានតម្លៃ800ដុល្លារគាត់ពាក់ item ខ្លះអូខេ let's go អូខេអ្នកទាំងអស់នេះនេះជា item hero តម្លៃ800អញ្ចឹងគាត់ពាក់ក្បាល HS បូក15 AW HS បូក15 KAW HS បូក15អញ្ចឹង hero នេះគឺការ update គឺកលហើយអ្នកទាំងអស់នេះអញ្ចឹង AW គឺអស់ខ្លាំងហើយហ្នឹងហើយមានថាបូក15ហើយ HS គឺអស់អី update ទៀតហើយអញ្ចឹងទិញយកទៅគឺ aim តែម្ដងលេងហ្នឹងហើយមិនចាំបាច់សេរី item អី time ទៀតទេ ចំពោះ chat នេះគឺជាប្រភេទ chat សាមនេះដែលជាប្រភេទ chat តង់ទី2ដូចអ្វីអ្នកទាំងអស់នេះបានដឹងចឹងបើសិនជាករណីតង់ទី1គឺយើងមើលទៅលើជំនួយ copy ដែលជំនួយអាហ្នឹងតាមខ្ញុំចាំឯណាតែតាមពិតសម្រាប់ឈ្មោះ chat ក៏ខុសគ្នាដែរប៉ុន្តែអ្វីដែលស្រួលមើលជាងគេខ្ញុំចាំជាងគេគឺខ្ញុំចាំកន្លែងជំនួយអញ្ចឹងជំនួយសភៅតាមធម្មតាបើសិនជាករណី chat នេះជាប្រភេទ chat សាមនេះលម្អមួយទេអញ្ចឹងវាបានអបានជំនួយសភៅតែ4%ទេតែនេះវា8%អញ្ចឹងវាតង់ទី2ហើយ អញ្ចឹងចាត់សាននេះនៅពេលដែលយើងប្រើវាមួយគូបើសិនជាកណីចាត់ប្រវែងមួយគឺវាទទួល បានត្រឹមតែ all 10ទេតែនេះ all 20ហ្នឹងហើយអញ្ចឹងនេះ all 20រួមជាមួយនេះ all 40ទៀត all 6បាត់ hero នេះមិនចាំមិនតន់ចាក់ title ផង all 6បាត់អញ្ចឹងបាច់ឆ្ងល់ទេមិនក៏ hero គេតានតានម៉េះបើ item គេ upgrade កលអស់ហើយហ្នឹងមានអីទៀតអូខេចំពោះដៃគឺគាត់ប្រើដៃ Sandy បូក15អញ្ចឹង hero នេះគឺនិយាយមួយម៉ាត់ទៅគឺ Sandy item គាត់បូក5 11ឈុតហើយអាក្បាលខោដៃនេះគឺ15មួយឈុតតែម្ដងណាអូខេចំពោះតាតូគឺ strength dot perfect តែម្ដងគឺបូក15 strength dot perfect បូក15 strength dot perfect បូក15 strength dot perfect បូក15 strength dot perfect បូក15អញ្ចឹងចំពោះតាតូគឺ15មួយឈុតតែម្ដងហើយ perfect និយាយទៅមានការ remix color ស្អាតមែនតើនិយាយទៅ hero នេះខ្ញុំនិយាយមកទៅទិញទៅគឺដឹងតែលេងហើយ អូខេចំពោះសៀវភៅអូខេអ្នកទាំងអស់នេះគឺសៀវភៅថ្មីគឺអឺ3ភេក9 level ភាគរយទី1 26ភាគរយទី2 91ភាគរយទី3 76រួមជាមួយនឹងភាគរយទី4គឺ85%អាជីលមុនគឺ10 level បបក្បាលវ៉ា3បបអាវវ៉ា3ខោលវ៉ា3ឃើញទេនិយាយទៅកលហើយហ្នឹងហើយ hero នេះបើសិនជាករណីដូចនៅនគរដងបើសិនកាត់6 10 level បានពាក់ clock goal ទៀតនេះ file มันអត់មាន ទេចំពោះលបាយ6អូខេ hero នេះគឺ rep គាត់មាន18229អញ្ចឹងអាចពាក់ឋានៈ grand master បានហើយនេះញ៉ា peg fighter នេះអាចពាក់ឋានៈ Grand Master បានហើយនេះគឺវាត្រូវការ rate ត្រឹមតែ15000ទេប៉ុន្តែបើចង់ពាក់ដល់ Master ឬតើអ្នកទាំងអស់នេះមាន rate 24000ប៉ុន្តែខ្វះតែប្រហែល4000អីទេមិនជាពិបាករោទេនឹងអស់ឡាញតែ3 4ថ្ងៃទៅគឺគ្រប់ហើយណាអូខេនេះគឺជា item បន្តបន្សំនៅក្នុង Hero អញ្ចឹងខ្ញុំឆែកមុនគេចែក point ឲ្យមើលអូខេ point គឺ0កៅក្រៅដល់សល់1420អញ្ចឹងមួយឈុតព្រោះនេះបបសំទេ2 មាន2 3ឈុតរបស់គាត់ណាឈុត start ហ្នឹងអាហ្នឹងហេលើលើច្រើននេះមាន2 3ឈុតអូខេហើយចំពោះ merit អូខេមានអឺ 400k ជាងហ្នឹងហើយ 400k ជាងចឹងដូចជា 500k មិនដឹងប៉ុន្មានខ្ញុំអត់ចាំទេតែវាអាចខ្លាចជា muscle ណាហើយសៀវភៅនេះខ្ញុំភ្លេចឲ្យមើលសៀវភៅនេះគឺ6ស្វែណា ok បុក Golden Cicada ដាំ search wallet រួមជាមួយនឹង rat cloud marketplace item នៅក្នុង item keeper មើលបានមានប៉ុណ្្នឹងទេមាន10បាកាត2ដុំប្រយហើយរួមជាមួយនឹងកាដូគឺ permanent ហើយចំពោះ Polina shop មិនមានកាត gold មួយស្លឹកហ្នឹងហើយខ្ញុំទៅឆែក Polina shop ឲ្យមើលតិច hero នេះអឺ អា point mass all គាត់ក៏ច្រើនដែរ merit point ណាបើយើងយកទៅគុណមួយរយៈទៅអាច mass all ឡើង mass all ឡើងវិញហើយអូខេមានតែ100ទេអញ្ចឹងរៀង stir point ណាសបតិចប៉ុន្តែមិនជាថ្មីទេសារ item hero នេះគឺបូកកលហើយណាសូម្បីសភៅហ្នឹងក៏មិនងាយនឹងរោដែរថាហាត់បាន91%នឹងកប់តែម្ដងហើយ chat នេះគឺជាប្រភេទ chat តង់ទី2អូខេអញ្ចឹង hero នេះយើងធ្វើការដាក់លក់ក្នុងតម្លៃ 800ដុល្លារដោយអ្វីដែលខ្ញុំបានប្រាប់ចឹងបើសិនជាឆ្លាញ់អូខេអាចធ្វើការឆាតមកក្នុង page Razer ដើម្បីធ្វើការទិញនៅ Hero នេះបានណាអូខេអរគុណបាយបាយ